តាមរយៈទានសិលទាននេះទានណាដែលបុគ្គលបានបរិច្ចាគទៅសិលណាដែលបុគ្គលបានកាន់ហើយទានទានណាដែលបុគ្គលបានធ្វើហើយទានសិលទាននេះនឹងคล้ายទៅជាសម្ពាធបុកនឹងជាប់តាមវិញ្ញាណទៅហើយកើតជាតិណាណាមានប្រតិបត្តិមានរត់ល្អមានអាយុវែងមានពណ៌សម្បល់តាំងនៅមានលេខមានកម្លាំងមានប្រាជ្ញានឹងពីបរិប ហើយមើលបាបក៏អត់ធ្វើទានធ្វើសិលធ្វើទាននេះថាទៅដំណាក់វាអមតៈទៅទានអត់ធ្វើសិលក៏អត់កម្មទៀបនេះក៏អត់ចម្រើនតែកាលនោះក្រនោះវាលំបាកយើងនិយាយទៅចឹងយើងចង់ជាវិទឹកយើងនិយាយមកនេះក៏យើងមិនធ្វើមិនមិនធ្វើស្អាតហើយមនុស្សទាំងអស់ចឹងចង់បញ្ជាក់បំមួយទៀតឥឡូវគឺបំឡើង ចាស់ចាស់ច្រើននិយាយភាសាមួយហើយភាសាមួយនោះក៏ព្រះមានចំណែកដែរគេថាគឺបុណ្យប្រាថ្នានិងអប្រាថ្នាមិនចប់ពីបុណ្យណាលើចូលនិរកម្មមួយទៀតគឺបុណ្យប្រាថ្នាអប្រាថ្នាតាមណាទៅនិយាយមុននិយាយតែគ្នាចំណុចណាស់ ទៀតថាប្រាថ្នាជាគ្រឿងរសាទុកនៅអ្វីមួយវាប្រាថ្នាជារសាទុកនៅអ្វីមួយអញ្ចឹងសម្បត្តិមានបីសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិប្រពទៀតនរគុណណាដែលធ្វើបន់ធ្វើកសលដើម្បីអស់ទៅនៃអាសវៈសញ្ញាឈោមកាន់យកកណ្ដាលនរោត្តម សេចក្តីប្រាថ្នានោះលោកមិនរត់ទោសក្នុងបញ្ហាទេមិនរត់ទោសក្នុងគ្រឿងកងទុកនៅកុសលផលទេនឹងទុកដូចជាបុគ្គលដែលមិនមានសេចក្តីប្រាថ្នាអញ្ចឹងនឹងតែវាជឿឆាប់នឹងយើងយកយល់ដល់ណាតែវាឆាប់តែធ្វើជាមមី បៃរតនធម៌ដំណើរប្រាស់នឹងសច្ចៈធម៌បៃរតនៈទាំងទៀតឆាប់មកទៅទៀតឆាប់អត់យូរទេតែបើប្រស្នាយកសម្បត្តិ3សម្បត្តិមនុស្សផងសម្បត្តិទេវតាផងហើយយកទៅនិព្វានផងអាហ្នឹងវែងតិចវែងតិចព្រោះឡើយតើសម្បត្តិលោកសម្បត្តិទេវតាក៏អត់ចិត្តអត់ចង់ហ្នឹងអត់ទៅនិព្វានផង នឹងយល់ដាច់យល់ដាច់ព្រោះចង់ធ្វើស្ដេចចាស់ចង់ធ្វើកូនស្រីស្ដេចចាស់ចង់ធ្វើប្រភេទចង់ធ្វើកូនស្រីប្រភេទកូនប្រភេទប្រភេទបាត់ប្រភេទធីតាចង់កើតសម្បត្តិមនុស្សចង់បានកើតជាព្រះអង្គចង់កើតសម្បត្តិទេវតាពួតចង់នេះចង់នោះនឹងគេហៅសម្បត្តិវិទ្យា នឹងយឺតហើយណាយឺតណាស់នឹងទៅទៅទៀតតាមគេនេះយឺតជាងគេដាច់ព្រោះយើងជាប់ទៅគេច្រើនពេកចង់បានច្រើនពេកព្រោះសេចក្តីប្រាថ្នានឹងជាគ្រឿងរក្សានៅកសលផលដែលព្រមប្រាថ្នាបានដល់នៅទៀតមួយគឺដែលយើងចង់បាននោះឲ្យចង់នៅ បីអ្នកស្វែងរកនៅប្រកបដែលមានសេចក្តីខំខំប្រាថ្នាក្នុងការត្រាស់ដឹងខំក៏ខុសដែរចឹងមកលោកស្វែងលោកស្វែងថាប្រពុតសាវកប្រពុតនិងសាវកដូចជាប្រពុតជាម្ចាស់ដែលជាប្រារហន្តសម្ពុទ្ធគ្រប់ព្រះអង្គទាំងអស់ ក៏លោកប្រាថ្នាដែរហើយលោកប្រាថ្នាដែរលោកប្រាថ្នាថាម៉េចគ្រប់ជាន់គ្រប់ជាតិនៅក្នុងគណិតក្តីវិការពួកក្តីប្រជុំកម្មភាពក្តីលោកតែលោកប្រាថ្នាដើម្បីស្វែងរកការប្រដឹងនៅអនុត្រសម្មាសម្ពុទ្ធញាណជាលោកប្រាថ្នាអញ្ចឹងតែចង់ចងលោកទុំយោះណាតែពុទ្ធមានបែបវិរិយធិតសទ្ធាធិត និងបញ្ញាធិបបញ្ញាធិបពុទ្ធនឹងកសាងយកបញ្ញាជាធំសតិធិបយកជំនឿជាធំវិរិយធិបយកសេចក្តីព្យាយាមជាធំក្នុងសម្បីពុទ្ធខុសគ្នាដែរគឺមកថាហ្នឹងប្រពុតដែលយកបញ្ញាជាធំកសាងខ្លីគឺប្រពុតយកសតិជាធំប្រពុត យកវាធំក៏ខាងខ្លីជាងប្រពន្ធយកវារយៈជាធំអត់នេះបើនៅក្នុងសព្ទដ្ឋានបានបញ្ជាក់ថាប្រពុតដែលលោកកសាងជាបញ្ញត្តិខនគិតថាធ្វើទៀនតិចធ្វើសើបន្តិចធ្វើភៀវមានតិចសំហ្នឹងធ្វើបានធ្វើកសោជាមួយយាយជាមួយតាមគាត់នឹងគិតថាចង់បានខ្លះជាពុទ្ធ មិនចង់ទៅនៅពៀនធៀមធៀមទេអត់ចង់ឲ្យអត់ប្រស្នាសម្បត្តិមនុស្សសម្បត្តិទេវតាទេគឺប្រស្នាយកតែព្រះដឹងនៃនៃផងដោយផងឯងមានកំណត់អញ្ចឹងហើយធ្វើអីប្រុងព្រៀបមិនឲ្យខុសទេយកបញ្ញានឹងគឺធំហ្មងកន្លែងណាខុសមិនធ្វើទេធ្វើតែកន្លែងទៅលះបង់តិចច្រើនយ៉ាងម៉េចគឺគឺយកតែពីត្រូវហ្មងគាត់គិតក្នុងចិត្តអស់ អស់7កង្ខៃបើកង្ខៃហើយដល់បន្ទាប់ពីនោះមកលោកគ្រាន់ប្រាប់គេប្រាប់ឯងថាលោកដែលកសាងសាសនានេះចង់បានផ្លាស់ជាពុទ្ធសពជាពុទ្ធមកព្រះអង្គប្រើស៊ីពេលអស់ ជាបុគ្គលជាកបបរសន្ធខែនឹងមួយសែនកម្មគិតទៅបោកតោគ្នាទៅត្រូវជា20អសន្ធខែកម្រៃមួយសែនកម្ម79 16 19 4 20ហ្នឹងណាគិតក្នុងចិត្ត7អសង្ខ័យហើយមិនចឹងវាការប្រាប់គេឯងមិនអស់9អសង្ខ័យទៀតហើយជៀបនឹងប្រពុតដែលទទួលការទៀតក កម្លាំងខ្លាំង4អសង្ខ័យទៀតព្រះយើងនេះព្រះយើងនេះព្រះយើងលោកទទួលជាប្រពន្ធ24ម៉ោងតាំងពីបង្កមកលោកទទួលការជាកងពីពុទ្ធមកអស់4អសង្ខ័យកម្លាំងមិនសិនកាប់មកបញ្ចូលទៅ20អសង្ខ័យកម្លាំងសិនកាប់នឹងប្រាថ្នាមកមកប្រាថ្នាទៅជាវិញអត់បាច់ទេរហ័សណាស់ហើយបាយមួយចានទៅសំលេងសំកែទៅជាពុទ្ធព្រះអត់ ប្រពន្ធលោកនិយាយទៅបាត់ហើយទៅមកទៀតប៉ុន្តែហេតុអីមកព្រះអង្គលោកលោកចង់ជាសត្វលោកគេថាទៅនិព្វានមកអង្គឯងគឺយកស្រួលខាងចឹងចង់ជួយគេជួយឯងមកប្រពុទ្ធភាពផុតគុណទីយើងគុណទី40សង្ខ័យសម្រាប់តែតាប់ក៏នឹងនឹកក្នុងចិត្តអស់14សង្ខ័យទីយើងស្គាល់អស់18សង្ខ័យ ដោយឡែកការកសាងខ្លាំងទៀងទាត់អស់អំបីសង្ខេបតាមតាមចិត្តទៅការចូលសង្ខេបតាមតាមនឹងយកទៅជាវិភពជាយកការជាវិភពយើងកំណងកម្ដៅមិនដឹកតែយកបញ្ញាទេប្រពុតមួយទៀតហៅប្រពុតមិនសមមិនសមលហំលហំលហៀងលហៀងបាក់បាក់ដូចតែធ្វើឲ្យតែធ្វើឲ្យសមសមទៅ គាត់គិតក្នុងចិត្តអស់28អសង្ខ័យពលម្ចាស់គេមិនអស់28អសង្ខ័យហើយនិកាយបងពុទ្ធជួមនឹងពុទ្ធអស់16សង្ខ័យសន្សំគិតទៅ40សង្ខ័យកម្រិតសន្សំនឹងគាត់មកស្មារតីរហន្តតាមពុទ្ធហ្នឹងហើយពេញបារមីមួយជាឡានឡង់សើមួយជាកាមេរីអៀងអន់ទៅមួយជាម៉ូតូខុសគ្នាក៏ដល់ អនាគតហើយដល់សាវៈនេះសាវៈមកចឹងដែរសាវៈចាប់មកដំណើររឿងមួយគឺសាវៈនៃសារៈរបស់ប្រសរីបុត្រនិងប្រមហានុពលិទ្ធចាប់សាងសង់បារមីប្រាថ្នាអញ្ចឹងតាំងអំពីព្រះពុទ្ធសាសនា ជាង90កាប់ហើយសារៈរបស់មានកុសល74000នាក់គាត់ហោះលើអាកាសក្បោះលោកទៅទៅធ្វើក្បោះໄហើយគាត់ចំណងឈាមចិត្តចុះកូនសិស្សលោកសុខក៏តាតាយើង74000នាក់របស់ណាក៏ចេះហោះ លើផ្លែផលឡាមលើអីសុទ្ធហោះអោទាំងអស់ដល់ប្រពុតខុសសកកាឡើងក្នុងលោកត្រាស់នឹងឡើងរំពឹងពិចារណាទៅឃើញតំោះទាំង74000នាក់មានឧបនិស្ស័យទៅសម័យប្រារហតផលអស់វាលែងទៅសារៈរបស់ជាចាមួយជាង90កាប់ចង្អាយមកដល់ចឹងប្រពុតជាម្ចាស់លោកទៅប្រោះប្រានសម្ដែងខទេសនា ចប់ឡើងកាលណាកូនសិស្សទាំងអស់សុទ្ធតែប្រារហ័តដោយឡែកតែសារវៈរបស់មួយមិនបានប្រារហ័តគេទេព្រោះលោកសំឡឹងសារវៈឆ្វេងសារវៈស្ដាំមកសារវៈពុទ្ធសាសនាទៅដែរនោះលោកថាអញស្ទាន់ពេញទេអញចង់បាននីតិជាសារវៈស្ដាំនេះស្រឡាញ់ណាស្រឡាញ់អង្គនេះអង្គទ្រទ្រង់ខាងបញ្ញាបើចឹងស្ដាប់ធម៌នឹងយកនិស័យអូស្ដាប់ធម៌មិនធម្មតារបស់ ព្រះជាម្ចាស់លើកគង់នោះមកឈរបក់ផ្លឹកឈរនោះអត់មានកម្រើកដៃកម្រើកជើងទេបងបើបើឈរស្ដាប់ធម៌នោះបាំងចឹងអស់7យប់7ថ្ងៃអមតកនៅចង់ជាប់សមាធិនឹងខ្លាំងមែនទែនមកបងអត់ទៅទៀតវាណារអត់នៅមួយអង្គ បានផ្សារចិត្តមកប្រពោគាត់ប្រាស់ក៏មានភាពដល់ចម្រើនខ្ញុំប្រកាសណាមិនទាន់ទៅនទានទេពួកខ្ញុំប្រកាសណាពេញចិត្តនៅអង្គសាស្ត្រយស្ដាំរបស់ប្រាស់ក៏មានភាពអញ្ចឹងទៅក្នុងអនាគតជាតិខ្ញុំប្រកាសណានឹងសំសាងសង្ឃវិវេនឹងទៅបានទៅជាអកតាវៈរបស់ប្រាស់ដ៏មានភាពហើយអកតាវៈស្ដាប់ លោកឲ្យកឲ្យចេញនោះលោកថាស្ដីប្រស្នាបាននេះនឹងបានសម្រេចលោកប្រមាមើលទៅលោកថាជាង90កាប់ទៀតលានឹងបានជាអបសាទស្ដាំរបស់ព្រះពុទ្ធសាសនាគោដមឈ្មោះថាសរិបុត្រគិតទៅទៅឃើញខុសមែនទេនឹងប្រស្នាសាវយៈនោះបើអត់ប្រស្នាទៅនៅពៀនតាមវិពុទ្ធខុសតាក់ អរតੰវស្នាជាប់ចិត្តជាអកសាវាស្ដាំចំណាយពេលអស់ជាងឆៅប្រកាសទៀតមិនបានអញ្ញានេះតណ្ហានេះតណ្ហាប៉ុន្តែតណ្ហាជួយគេទេណាតណ្ហាជួយគេទេពេលលោកមានពូម៉ាលោកមួយប្រមុខរៀនហ្នឹងមករឿងគេក្តំពីសថៃគេទៅមូលធ្វើបុណ្យសម្លាញ់សម្លាញ់ឯងធ្វើបុណ្យប្រសាយកសាវៈឆ្វេងទៅខ្ញុំស្ដាប់ហើយ ឯនោះវាអីចាប់រៀបរោងសាធ្វើបឹង7យក7ថ្ងៃថ្ងៃឆ្លងបាសនាយក30ឆ្លើយបងលោកជាកកថាអញ្ចឹងបានឲ្យជាង90កាប់ទៀតយ៉ាងនឹងបានទៅជាប្រមុខលៀបទៅជាង90កាប់កនបាសនាបានសម្រេចតែតទៅដល់ទីបំផុតនៃទួលនីតិភារកិច្ចដែលខ្លួនចង់បានអញ្ចឹងបាននិយាយរួមមកថាសេចក្តីប្រាថ្នាតែងរសាទុក នៅសេចក្តីបំណងនៅមុននៅប្រសិទ្ធដែលធ្វើតាមប្រមាណស្គាល់ទៅដល់កម្រិតស្គាល់ទៅដល់ចំណុចក្នុងធ្វើបានញ៉ាំសិទ្ធិប្រាថ្នាអស់ស្រីបុត្រប្រមុខលៀនពុទ្ធមេត្តាពុទ្ធបិតាសាវកសាវកាឧបខៈឧបថាយកាសិទ្ធិប្រាថ្នាអស់បើពុទ្ធមេត្តាប្រាថ្នាសាងអង្គសែនកាប់សម្រាប់បានជាប្រាក់កន្លោង សច្ចៈសាសនាខ្ញុំមកបានសម្រេចប៉ុន្តែយើងសួរសំណួរមួយថាតើប្រពុតក្តីសាវកៈពុទ្ធសាវកាពុទ្ធឧបថៈនិងឧបថាយកាទាំងអស់ដែលប្រស្នាក្នុងព្រះដ៏មានភាពរួមគ្នាតើជាបាបឬក៏ជាបុត្រជាបាបឬក៏ជាបុត្រមិនមែនបាបទេ ជាកុសលណាសេចក្តីប្រាថ្នាជាហេតុនាំឲ្យកុសលលោកខំប្រឹងបំពេញបុណ្យកុសលដើម្បីអាស្រ័យនឹងជួយសត្វបាលោកអានឹងបំផុតពីសពៅមួយមានអ្នកនឹងខ្មាមានអ្នកនឹងសរសៃមានអ្នកលើកក្តោបមានអ្នកបាយទឹកហើយដឹកមនុស្សមនុស្សអ្នកជីគេនឹងឲ្យលើកជីទៅបាត់ទៅឬជាចម្លងវាទៅទេទៅ ប៉ុន្តែអ្នកដែលកាន់ការទៅទៅនឹងមកហត់បន្តិចណាហត់បន្តិចព្រោះយើងចូលចិត្តជួយគេចូលចិត្តជួយគេយ៉ាងណាមិញប្រពុតជាម្ចាស់ព្រមទាំងសាវកសាវកាទាំងឡាយដែលលោកជួយមានទុកប្រពុតប្រកបអសន្ធោមកគ្រប់ទៅកោញាតកម្មនោមកគ្រប់ទៅកសកោមកគ្រប់ទៅប្រសម្មណគោដមកគ្រប់ទៅមានគ្រប់លោក ហើយដល់ព្រះអង្គក៏ព្រះអាមេត្រីក៏មានមកគ្រប់ទៅទៀតមានសាវកសាវកាអបសាវកអបសាវកាមានឧបថឧបថាយកាមានវធរៈធំធំអ្នកផ្សាយសាសនាតពីព្រះចាំមានប្រទ្រប់ប្រទ្រប់យ៉ាងហើយមិនចេះច្រឡំនេះទេទូអង្គព្រះណាក្រុមនឹងទៅមកក្រុមមកក្រុមទៀតទៅសុទ្ធតែជាអ្នកជួយសត្វបលោកដូច្នេះក្នុងពេលនេះពុទ្ធបរិស័ទទាំងឡាយ សកណាសិលវន្តសវតីបាសបាសកាទាំងអស់យើងគួរតែខំប្រឹងបំពេញកុសលឲ្យបានច្រើនដើម្បីបើកពិធីបន់ត្រាស់ត្រែងដើម្បីទទួលយកនៅពធទេសនារបស់ព្រះព្រះអមិត្រីខាងចំនិកម្មហើយនិព្វានទៅបាន3ចំណុចពេលហ្នឹងទៅចំណុចមួយទៀតចំណុចទី1 នៅក្នុងសាសនាដែលប្រពុតជាម្ចាស់លើសម្ដែងទុកក្នុងកម្ពីព្រះត្រៃបិដកយុគសម័យឥឡូវនេះបើសិនជាយើងចង់ទៅនិព្វានទៅបានទៅបានធ្វើឲ្យបានទៅបានព្រោះអ្នកមានផលទៀតលើនេះកម្ពីព្រះត្រៃបិដកនៅទាំងអស់ហើយផ្លូវទាំង8ព្រះអត់យកទៅទេ សម្មាទិដ្ឋិយកឃើញទៅសមាសង្កប្បៈសេរីទៅសមាវាចាសន្តិទៅសមាកម្មមន្តៈយ៉ាងងារទៅសមាអាជីវៈជាចំជីវិតទៅសមាវិញ្ញាណព្យាយាមទៅសមាសតិដឹកត្រូវសមាសមាធិនឹងកចិត្តនឹងត្រូវណាយ៉ាងមានអង្គ8ព្រះអត់មានយកទៅទេទុកទាំងអស់បងទុកទាំងអស់អញ្ចឹងយើងទាំងអស់គ្នាដែលកើតតាមសាសនាព្រះចិនស្រី ខវិន័យនៅទាំងអស់យើងគ្រាន់តែនាំគ្នាញ៉ាំងញាក់នោះឲ្យមកខែក្នុងចិត្តយើងប្រឆាទៅសមាធិយល់ឃើញត្រូវមកព្រះរីត្រូវទៅនិយាយត្រូវការងារត្រូវចិនជីវិតត្រូវជាយមទៅលឹកទៅហើយធ្វើសមាធិទៅនេះទៅនឹងពៀនបានហើយនេះដែលពៀនហ្នឹងសិក្សាបឋមវិបស្សនាមជ្ឈមវិបស្សនាបានវិបស្សនា បឋមបស្សនាទៅទៅនិព្វានបានមធ្យមបស្សនាទៅទៅនិព្វានបានក្រោមបស្សនាទៅទៅនិព្វានបានអត់អត់ខុសទេណាទៅនិព្វានបានអស់លោកបត្តៈខុសនៅទេនៅទេអត់មានបាត់បង់ទេឲ្យតែយើងមកអន់ចិត្តឲ្យដល់ទៅនិព្វានទៀតនឹងមកទៅនឹងចំណុចមួយចំណុចមួយទៀតនៅពេលដែលសាសនាគ្រប់5000 ដល់ហ្នឹងសមាធានធាតុឆ្អឹងព្រះដែលនៅឋានតវតឹងឋានព្រំឋានប្រជុំនេះនៅចំពោះគឺតែដិតមិនឆេះសម័យព្រះមានអង្គ7ឆ្អឹងព្រះអង្គត្រូវតែជុំគ្នាបង្កើតជាពុទ្ធនិមិត្តនៅកន្លែងព្រះអង្គត្រាស់សប្តាហ៍នៅពុទ្ធិយានៅពុទ្ធិយានៅនាពុទ្ធិយាពេលនោះ ក្នុងកពីបញ្ជាក់ថាដូចជាមិនឃើញមានមនុស្សដែលធ្វើបានតន់អត់ពេលឯងយន្តទេវតានាគគ្រុឌព្រំនេះពួកពួកនោះវារូបិទ្ធិគេអាចនឹងរឿងពិតបានហើយគេអត់ប្រមាថហើយមនុស្សប្រមាថទៅស្រុកឡើយអត់បានដឹងអំពីពុទ្ធនិមិត្តហ្នឹងទេប៉ុន្តែសត្វដែលត្រូវបានសម្ដែងលោកគាត់ប្រាក់ធម៌មានចំនួនជាង24អសង្ខ័យ ច្រើនណាស់អញ្ចឹងបែបសំឡងព្រះអង្គនិយាយតាមនឹងចូលសភិទេនឹងដឹងគឺធ្វើមិនបានជា20បុរសង្ខ័យនោះតអបនឹងផងចឹងព្រះអង្គអីឯតាតកាយទេវតាហើយកើតធំនេះខ្លះចឹងទៅដល់ពេលសមាធិធានធានត្រឡប់មកវិញមកមកអង្គទៅចូលសភិទេទៅជា20បុរសង្ខ័យ ចឹងទៅវានៅលើមិនតាន់ទេខំធ្វើទៅទៅក្រោយទៅទេវតានោះទៅសារតែជាង2000ឆ្នាំហើយជាង2000ឆ្នាំប្រហែលទៅមកផ្លែតមកផ្លែតមកយើងចេះនាំនឹងអង្គុយទាំងភ្លឺវណ្ណនឹងអាយុខាងតាវតੰ មួយយប់មួយថ្ងៃយើង100ឆ្នាំគេបាទមួយយប់មួយថ្ងៃគេ100ឆ្នាំយើងនេះយើងនេះ100ឆ្នាំគេបានមួយថ្ងៃទេ30ថ្ងៃមួយខែ12ខែមួយឆ្នាំជាអាយុ500ឆ្នាំខាងទី2ផង500ឆ្នាំបងស្មើនឹងយើង3ខោ6លានឆ្នាំហើយនៅតែជាង2000ប្រមាណទៅ បើចឹងអត់យូរទេព្រះអង្គនិយាយថាកងធ្វើខតទៅកើតជាទេវតាប៉ុន្តែមិនប្រាថ្នាទេមិនរុញឲ្យទៅប៉ុណ្ណោះដឹងទៅកណាមិនទៅកណ្ដឹងកងធ្វើធរកុំសឹកកុំដាក់អីជាអត់អត់ធ្ងន់ទៅឲ្យវិញជាតិនឹងទៅចោលស្លាប់ទៅទៅកើតជាទេវតាឋានថាវតា មួយថ្ងៃ100ឆ្នាំព្រះអង្គមក20ថ្ងៃស្មើ2000មែនទេណា20ថ្ងៃទេវតាស្មើ2000ឆ្នាំយើងឲ្យយើងអូតែ24ថ្ងៃអត់ដល់មួយខែបង2000ហ្នឹងមានបា2400ជាងមានដល់មួយខែទេវតាដែរអត់ដល់មួយខែផងដល់ចឹងល្មមទៅបានណា នឹងវាចប់ទៅតែពៀនជឿនិយោបើដំណឹងឲ្យមិនទៅទេទៅណាទៀតដល់ជួបប្រតិអាមិនមានទៀតអស់ហើយពួកអស់សាសនាព្រះឲ្យដល់គុំ7ថ្ងៃទៅភ្លើងភ្លើងឆេះអស់ហើយធៀបព្រះឆេះអស់ចាប់ពីនឹងទៅលំបែកសាសនាលំបែកសាសនារហូតដល់មនុស្សមានអាយុ5ឆ្នាំស្ត្រីមានប្តី ចុះហើយឆ្នាំរងឆ្នាំមើលសាសនាគ្រប់5000មនុស្សអាយុ50ខៃអញ្ចឹងស្លាប់ច្រើនអាយុជាង30ចាស់ហើយជាង30ចាស់ហើយដល់ពេលអស់សាសនានឹងទៅអាយុ5ឆ្នាំមានប្តីហើយស្ត្រីនិយាយនិយាយជួយគិតមើលប៉ុណ្ណាចឹងមានប្តីហ្នឹង នៅចាស់ចាស់ថាមិនភ្នែកឡើងដើមផងទៅចូលភ្នែកថ្ងៃមើលប្រាប់ស្នាប់ប៉ុណ្ណាប៉ុណ្ណាមានតែផ្លែទៅតាមវាមានតែកោតជានឹងផងដើមរុក្ខជាតិមនុស្សល្អិតហើយសួរថារស់នៅយ៉ាងម៉េចទៅអាយុ5ឆ្នាំមានប្តីនឹង10ឆ្នាំងាប់ចាស់ជារៀងងាប់ហើយ10ឆ្នាំថាដល់នឹងគឺស្ទើរជាធម្មជាតិសុទ្ធវិញ អត់មានចេះស្ដាយអត់ចេះធ្វើអីក្រៅពីស្រាបទៅល្មងនឹងមកទៅស្រាបវិញហើយបើសិនជាហុំអ្នកស្លាប់ឈើអីចោះទៅកធ្វើម៉េចឥឡូវហ្នឹងក៏រងស្គាល់ប៉ុណ្ណាដល់ជួរអីជួរមិនទៅអញ្ចឹងវិស័យខាងកសិកម្មអត់មាន ក្រោមស៊ីដល់ស៊ីធម្មជាតិរុក្ខជាតិស៊ីស្លឹកឈើស៊ីមើមឈើដោយសត្វគោក្មៃយាយយ៉ាវិស័យពាណិជ្ជកម្មអត់មានតំណែងមានកង់ណាជិះមានម៉ូតូណាជិះមានរថបានដាក់មនុស្សអាយុប៉ុណ្ណឹងហើយគោក៏ប៉ុណ្ណាទៅអញ្ចឹងវិស័យខាងពាណិជ្ជកម្មស្រោបសោដែរ វិស័យខាងឧស្សាហកម្មរោងចក្រផលិតត្បាញកម្មាត្បាញសូត្រធ្វើសិប្បកម្មធ្វើកលឹមធ្វើអីលែងទៀតយើងបានថាគួរឲ្យឆ្ងល់ហ្នឹងយើងយន្តហោះយើងជិះសងាយហ្នឹងទៅអត់ដល់មានទេតាមថាមិនបានចឹងមិនបានជាលោកនឹងវិញ្ញាទៅវិញអស់ថាចាំបាច់ណាទៅបំផ្លាញទេព្រះអង្គ នៅក្នុងសម័យណាដែលមនុស្សយូរខ្លីយានអត់ចប់ទេព្រះអង្គអ្នកធ្វើយានអវកាសមួយមួយយានយូរឆ្នាំណាស់បានចេះហើយជើមើលមនុស្សយើងអាយុចាស់ខ្លីទៅខ្លីទៅមិនទាន់ចេញស្រឡាំងងាប់អស់យូរយូរទៅងាប់ដាច់ពូជនៃចេះធ្វើយូរយូរទៅដាច់ពូជបន្តបន្តទៅចប់ហើយតម្លាក់ចេះលេកម៉ាហ្នឹងអត់មានផងចឹងវិលដល់នឹងវិញហើយសួរថា មកជីវភាពរស់នៅដល់ស្នាក់នឹងតើផ្នែកខាងសិលធម៌យ៉ាងម៉េចអត់មានទេសិលធម៌សង្គមខ្លាចចប់ដល់នឹងណាម៉ែនឹងណាកូននេះមើលមើលមើលឆ្កែណៃដឹងណាម៉ែវាទៅណាអត់ទេអត់ទៅប៉ះម៉ែម៉ែនឹងល្មងប៉ះឪឪទៅប៉ះកូនកូនទៅគ្មានដល់ឲ្យទៅញីឈ្មោះធម្មជាតិយកបកកើតមកសម្រាប់ទៅតម្រេកអត់ទៅឃើញនេះចិត្តទៅអត់មានសិលធម៌ទេ ខូខើកັບចាក់ស្បង់ប្រហាអ្នកមានកម្លាំងខ្លាំងសម្រាប់អ្នកអត់កម្លាំងដណ្ដើមនេះស៊ីដូចឆ្មាដូចឆ្កែដណ្ដើមនេះស៊ីដល់ពេលនោះយុគសម័យនោះគឺកើតជាហៅថាសត្វហំត្រកម្មអន្តរភាព7ថ្ងៃមនុស្សក្នុងស្រុកឃើញមានមក អ្វីក៏ទៅជាអាវុធសម្រាប់វាកោទឹកកោដីអាណាឈ្នះឈ្នះអាណាចាញ់ចាញ់វាសត្វក្រុមរត់ចូលព្រៃស្លាប់ឲ្យហាលរៀបស្លាប់មិនយល់ណាទេសម្រាប់ទីណោះពួកវាគ្មានស្អីកែវាហិង្សាពួកមនុស្សវាអត់មានហេតុអត់ប្រអត់មានកម្មវាអត់មានសិលអត់ចឹងតាមកម្លាំងចិត្តអត់មានស្អីគ្រប់គ្រងចិត្តមានសិលធម៌វាណាមកអត់ទេ អញ្ចឹងបើសិលធម៌គ្មានអំពើហិង្សាមានសំណត់សង្គមគ្មានសន្តិសុខក៏គ្មានដែរអត់អញ្ចឹងគឺមានតែវេទនាអាស្រ័យនៅក្រមដើមឈើដល់ផុតអំពី7ថ្ងៃទៅផុតទៅផុតអំពី7ថ្ងៃទៅ ក្នុងព្រៃយកទៅស្រុកពូវាស្ងាត់ឈឹងហើយនៅស្រុកមកវាលបាយកហើយងាប់អត់ហើយដល់ពេចណាដល់ឃើញនឹងកើតខំមេត្តាអោបទេយប់នេះកើតខំវិញមេត្តាខំកើតបងនិយាយថាអោយើងអស់ការកាប់ការចាក់និងការប្រហាររបស់យើងមានបានអីក្រៅអំពីវិនិស្សកម្ម ចឹងចាប់ពីថ្ងៃទៅយើងទាំងអស់គ្នាត្រូវតែអាណិតគ្នាហើយឈប់សម្លាប់ឈប់ฆ่ាសាងធម៌ល្អឡើងវិញនោះសើប្រាំកើតឡើងវិញហើយបាណាទមាទានកាមេសរាមកដល់មកសកម្មប្រាំយូយូយូយូទៅមនុស្សនោះអាយុឡើងណាដល់ពេលសិល5កាលឡើងមានហេរិអតបៈសិល5កាលឡើង ចម្រើនកម្មដ្ឋានពិចារណាចិត្តពិចារណាធម៌ទៅអាយុឡើងដល់100ឆ្នាំមកស្លាប់ឡើងដល់1000ឡើងដល់10000រហូតដល់80000ឆ្នាំឡើងទៅវិញដល់80000ឆ្នាំឯងបានយើងជួបនឹងប្រពុតទ្រង់ពនាមប្រសិអាមេត្រីដែលលោកត្រូវត្រាស់ដឹងឡើងនៅក្នុងកັບនេះខាងចំនៃកັບអញ្ចឹងសំដឹងទៅទៅទៀតបានមួយទៀតហើយ ដល់ប្រសាមេត្រីបានខ្លះមកនៅក្នុងកពីគួរសบายដែរប៉ុន្តែមុនជួបព្រះទៅកោតទុកពួកវាលវែងណាស់នឹងងំមកដល់អំណោតនោះវាច្រើនណាស់សบายយ៉ាប់នៅក្នុងសម័យប្រព្រះមេត្រីគ្មានមន្ទីរពេទ្យទេនេះរៀនថាមានបងអត់មានទេព្រោះមនុស្សអត់មានជំងឺអីក្រៅអំពីអត់ស៊ីបាយអស់ខ្លាំង ក្រោយពេលចាស់ស្លាប់ឲ្យឈឿយអត់អស់ហូបមហាស្រូវសលៃដកឡើងវាងាយមានវីតាមីនគ្រប់គ្រាន់សម្លៀកបំពាក់មនុស្សម្នីរស់នៅទៅតាមកម្លាំងបុណ្យហៅដើមកាប់ប្រឹកដើមឈើនឹងសម្ញែកសម្លៀកបំពាក់គ្រឿងអភ័ក្រណៈទាំងអស់វិស័យខាងពលរដ្ឋ គឺចន្លោះពីទីក្រុងមួយដល់ទីក្រុងមួយមួយមន់ហើធ្លាក់នេះមន់បោះអញ្ចឹងទៅវានឹងជាយក្រុងហើទៅជួសណាមដល់លំងក្រុងមួយទៀតណាបាននៅថាពលរដ្ឋនឹងច្រើនណាហើយខាងសិលធម៌សត្វនិកសិលសត្វនិកសិលអស់មនុស្សធំធំពោះពោះអាយុវែងអញ្ចឹងនឹងធ្វើពិធីបណ្ណាលោក តាមយុគសម័យដែរដល់លោកវធំលោកវិហារវធំចឹងបាទលោកសំវធំលោកពួកវធំនឹងទៅនៅពៀនងាយមកតែព្រះអង្គវិស័យលោកបួសតែ7ខែទេបានវិញ្ញាណហើយព្រោះលោកមុនទីហូរ80អង្គខែសានកម្ម ដល់នឹងត្រូវទានបានព្រះអង្គខំប្រឹងសាងបារមីទៅដល់ព្រះអង្គបានចាប់ដំណើរមនុស្សទៅនិព្វានរាប់កោតលោកប្រមាលមួយល្អអ្នកធ្វើទានតាំងពីបាយមកពេលសុំតាំងពីបាយមកពេលប្រាក់រៀលខសាំងអីផ្សេងទៀតព្រះសាវតិមកយកទៅដល់ពលលោកអាយុវែងមកយកលីងក្នុងសាមទេព្រួយ ព្រោះអត់អំពីសាសនាបច្ចិនស័យប្រអរិយមេត្រីទៅត្រូវភ្លើងបល័យកាប់ភ្លើងបល័យកាប់ហើយដីយើងឆេះអស់ចាទឹកឡើង7ឆេះខែដីរបស់ភ្លើងបល័យកាប់ហើយកាប់សូន្យហ្មងទៅជាអាកាសធាតុលំហប្រទេសពិភពលោកយើងនេះ